ធ្វើម៉េចឲ្យបាត់កំហឹងដូចថាមានបងប្អូនឬមួយក៏ញាតិមិត្តឬមួយក៏ស្អីដែរមិត្តភ័ក្តិអីចឹងទាំងអស់រួមទាំងអស់ហ្មងថាឆ្លោះគ្នាខឹងគុំគួនគ្នាហើយมันរំសាយកំហឹងសោះមិនដឹងមានចំណុចអីពិធីអីដែលបានឲ្យស្រាយកំហឹងនឹងបានរឿងខឹងគ្នាបងប្អូនហ្នឹងវាទូទៅអាហ្នឹងបានចេះតែខឹងហ្នឹងមកពីវាមិនដូចចិត្ត មែនទេបើដូចចិត្តដូចចិត្តចង់អត់ខឹងទេទីម្យ៉ាងទៀតអស់កាលជាយូរមកហើយហ្នឹងគឺមកពីចិត្តហ្នឹងវាចេះតែចង់កែអ្នកខាងក្រៅហ្នឹងហើយហើយ លើកជាបញ្ហាអញ្ចឹងមកកាន់តែបញ្ជាក់ឲ្យឃើញថាធោទាំងឡាយមានហេតុទៅកើតដូចចិត្តខឹងហ្នឹងយើងខ្លួនឯងមិនចង់មានផងចង់តែបាត់ខឹងដែរហ្នឹងមែនទេបានសួរអញ្ចឹងសង្ខឹងហ្នឹងក៏ជាធោដែលកើតពីបច្ច័យដែរអញ្ចឹងបាននៅក្នុងសច្ចៈធោហ្នឹង នៅតែពិតដដែល ព្រោះគណៈពេលដែលខឹងហ្នឹងគឺជាទុកឯងនៅយើងសិក្សាក្នុងមេរៀនព្រះអភិធម្មទោសមូលចិត្តហ្នឹងគឺថាចាត់ជាអរិយសច្ចៈគឺជាទុក្ខសច្ចៈមិនមែនជាសុខទេគណៈខឹងហ្នឹងគណៈខឹងដែលសុបាយចិត្តដែរខឹងខឹងខឹងទុក្ខខឹងដប់ខ្លួនហើយ ជាគំនិតទូទៅរបស់ យើងសាមញ្ញយើងថាបានជាយើងខឹងហ្នឹងមកពីគេធ្វើអញ្ចេះមកគេគេធ្វើអញ្ចោះហ្នឹងហើយគឺមកពី អារម្មណ៍ខាងក្រៅទាំងអស់ប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គររឹសគល់ឃើញថាទុកលំបាកផ្លូវ កាយផ្លូវចិត្តហ្នឹងវាកើតពីហេតុរបស់វាគឺនៅខាងក្នុងឯងគឺតណ្ហាខាងក្នុងប៉ុន្តែតណ្ហាហ្នឹងវាមិនមែនតែរឿងប្រុសស្រី ដូចបងលើកឡើងម្សិលមិញបងមួយនៅផាកគាត់ហ្នឹងហើយតណ្ហាមានន័យថាជាជាជាការទៀមទាជាអ្វីដែលយើងចង់ហ្នឹងហើយដូច មនុស្សខ្លះនិយាយអត់ព្រោះតែយើងចង់ឲ្យគាត់និយាយព្រោះហួសពីសមត្ថភាពរបស់គាត់ហ្នឹងហើយទាស់រហូតអញ្ចឹងដើម្បីធ្វើយ៉ាងណាឲ្យ បាត់ខឹងហ្នឹងទី1ទល់តែឃើញខឹងហ្នឹងគឺជាអកុសលធម៌សិនបើសិនបើយើងមិនទាន់ឃើញថាវាជាអកុសលធម៌ជាមេរោគផ្លូវចិត្តទេអញ្ចឹងបដិបទាដើម្បី បន្សាបនៅចិត្តខឹងហ្នឹងក៏មិនមានដែរឧបមាដូចជាយើង មានជំងឺ ផ្លូវកាយអញ្ចឹងទីមួយទល់តែដឹងខ្លួនឯងថាឈឺសិនហ្នឹងហើយទល់តែដឹងថាអូមេរោគតកាណាវាចូលមកក្នុង រាងកាយយើងវាកំតិចសុខភាព ផ្លូវកាយយើងសិន ដឹងដឹងខ្លួនថាឈឺអញ្ចឹងសិនបានយើងទៅរកពេទ្យហ្នឹងហើយហើយ ដល់ទៅរកពេទ្យពេទ្យសាកសួរទៅយើងស្មោះត្រង់ជាមួយពេទ្យទៀតឈឺតណាអីតណាអញ្ចឹងទៅ ពេទ្យប្រាប់ថ្នាំ ប្រាប់អីឬក៏ព្យាបាលប៉ុន្តែបើសិនជាឈឺតណាអត់ទាំងដឹងថាឈឺតណាផងពិបាកឧទាហរណ៍ដូចកូនងាតូចមិញអញ្ចឹងមិញក៏ចេះតែយំឯងតែវាមិនដឹងថាសើមពិបាកផ្អេបផ្អាប់ខ្លួនក៏គាត់ក៏មិនដឹងប្រាប់យើងថាម៉េចដល់គាត់វាមិនអាចប្រាប់បានថាយ៉ាងម៉េចអញ្ចឹង យើងអ្នកចង់ជួយគាត់ហ្នឹងក៏មិនដឹងដែរដល់បើកមើលទៅបានដឹង មាន ពេលខ្លះគាត់ចុកពោះមាន ពេលខ្លះគាត់ឃ្លានអីចឹងទៅយើងអត់ដឹងជំងឺ ដែលម្ចាស់ខ្លួនអត់ដឹង នេះពិបាកព្យាបាលណាចឹងបានពេទ្យបើទោះជាមានឧបករណ៍ទំនើបយ៉ាងណាក៏ដោយ បើអ្នកជំងឺ នៅនិយាយគ្នាបានគឺត្រូវតែពិគ្រោះមែនទេ ទៅដែលមានអារម្មណ៍យ៉ាងម៉េចឈឺតណាអាការៈនឹងយ៉ាងម៉េចខ្លះ ទោះបីមានមានប្រដាប់ពិសោធន៍ល្អយ៉ាងណាក៏ត្រូវតែពិគ្រោះដែរដូចគ្នានេះដែរពធដែលជួយដោះស្រាយបញ្ហាផ្លូវចិត្តរបស់យើងនឹងគឺទល់តែមាន ការពិគ្រោះអញ្ចឹងហើយបានជាព្រះអង្គត្រាស់ក្នុងអឺមង្គលសោតថាធម្មសាកច្ឆា អេតាមង្គលមុត្តមង្គ ការសន្តានាសាកសួរធัวទៅវិញទៅមកនឹងជា មង្គលពីព្រោះយើងអាចប្រាប់ពីបញ្ហាបានយើងរកដំណោះស្រាយបញ្ហាបាន connection ដូចសំបុកឡាយ Wi-Fi បងចាខ្សោយបាច់ Wi-Fi បងចា Wi-Fi អានឹងក៏ធัวកើតពីហេតុទៀតធัวកើតពីហេតុទៀតហ្នឹងហើយអញ្ចឹងអឺដើម្បីបន្សាបនៅកំហឹងឬក៏គំនុំផ្លូវចិត្តរបស់យើងម្នាក់ម្នាក់ហ្នឹងទីមួយទើបតែឃើញថាតួខឹងក្រោតតួអន់ចិត្តតួឥឡូវខ្មែរដាក់ទូរស័ព្ទម្ដងអត់ទេបោះទូរស័ព្ទម្ដង បិទមួយអត់អីមិនបាច់បិទទេស្មាដាក់ទូរស័ព្ទណាវិញដាក់អឺ data ទូរស័ព្ទចឹងអត់ដាច់មុនហ្នឹងខូចទេបងចាអត់អត់ខូច Kando Internet Switch ទៅអត់អីអត់អីមិនបាច់បិទទេស្មាដាក់ទូរស័ព្ទណាវិញហ្នឹងលឺហ្នឹងហ្នឹង អឺមេរៀនដែលពុទ្ធបរិញ្ញហ្នឹងគឺឲ្យឃើញទោសខឹងជាងឃើញទោសគេឲ្យឃើញថាកំហឹងគឺជាទោសណាគឺជាអកុសលហើយទី2រៀនចម្រើនមេត្តាចិត្តហ្នឹងហើយពីព្រោះមានពេលខ្លះអ្នកដែលយើងខឹងហ្នឹងគាត់ក្រំតែធ្វើរឿងខ្លះដែលយើងអត់សប្បាយចិត្តប៉ុន្តែបើប្រៀបជាមួយនឹងមនុស្សអាក្រក់ដូចច្រើនទៀតគាត់នៅល្អជាងច្រើនណាស់ រៀនសម្លឹងមើលសេចក្តីល្អអញ្ចឹងណាដូចយើងមានត្រីមួយព្រឹកមិញអញ្ចឹងនៅក្នុងត្រីហ្នឹងវាមានឆ្អឹងហើយក៏វាមានសាច់ដែរអញ្ចឹងក្នុងមនុស្សយើងហ្នឹងមានទាំងសេចក្តីល្អមានទាំងកលែងមិនសូវល្អកលែងមិនសូវល្អដូចឆ្អឹងអញ្ចឹងហើយកលែងល្អល្អដូចសាច់អញ្ចឹងណាហ្នឹងហើយបើយើង បើយើងគ្រាន់តែឃើញត្រីទាំងមូលចុះតែភ្លឹបភ្លឹបភ្លឹបស្លាក់ឆ្អឹងហើយបើសិនជាតោះតែមានឆ្អឹងខ្ជិលហូបអានឹងអត់បានចំណេញអីទេដូចយើងមើលមនុស្សអញ្ចឹងបើកាលណា ទៅហាកលាអាក្រក់គាត់តែបន្តិចអាសក្តិល្អគាត់មកកកោកក៏ត្រូវបាត់ពីចិត្តយើងដែរហើយបើសិនយើងវិនិច្ឆ័យមនុស្សនឹងល្អពេកដល់ជាញអាចំណុចអត់សូវល្អមកយើងអន់ចិត្តមក អញ្ចឹងទីមួយយើងត្រូវយល់ថាយើងរស់នៅ ក្នុងសភាពជាបទុជនហ្នឹងមាន ទាំងសភាពល្អមានទាំងមិនល្អទាំងចិត្តយើង ខ្លួនយើងហ្នឹងក៏អញ្ចឹងដែរគុំទៅបន្ទោសថាអ្នកខាងក្រៅហ្នឹងមិនស្មោះគ្រាន់តែចិត្តយើងមិនស្មោះមួយយើងផងមានពេលខ្លះគិតថាទៅហើយប៉ិនផ្លេតហ្នឹងសម្រាប់ចិត្តថាអត់ទៅវិញឡើយតែខ្លួនឯងហ្នឹងហ្នឹងហើយបើបើខ្លួនឯងអានខ្លួនហ្នឹងហើយបើខ្លួនឯងចេះតែ អនុគ្រោះឲ្យ គេធ្វោះតោះចិត្តតែបន្តិចហ្នឹងស្អប់រហូតណាចឹងអឺអាត្មាគ្រាន់តែឲ្យកលឹះប៉ុណ្ណឹងប៉ុន្តែមែនទេទៅត្រូវសិក្សាពីចិត្តហ្នឹងបើពាក់ព័ន្ធនឹងចិត្តគឺត្រូវតែយើងយល់ពីចិត្តហ្នឹងដូចយើងធ្វើអីក៏ដោយធ្វើលំហាត់ទល់យល់ពីលំហាត់នឹងចង់ដេបៈទល់យល់ពីវិធីដេបៈចង់អប់រំចិត្តទល់ទៅស្គាល់ចិត្តហ្នឹងជាអ្វី យ៉ាងអានឹងចឹងហើយបើទៅមិនស្គាល់ចិត្តទេចេះចង់អប់រំវាអប់រំអត់កើតទេដូចគ្រាន់តែចង់ដេប៉ាអត់ចេះដេផងទៅដាក់វីកអស់លើគជិបគជិបអស់លើអឺប្រឡងម្សិលមិញហ្នឹងក៏នៅបញ្ជាក់ថាហូបកលឹះណាដែលឲ្យសម្រួបសម្រួលគ្នាបានបងមកខាងទៀតអត់ព្រមដាក់កំហឹងខាងខាងនេះដាក់ហើយអឺយើងយើងកំតន់ចង់ឲ្យអាបញ្ហាទាំងមូលហ្នឹងបានដូចចិត្តរបស់យើង សម្របទី1គឺត្រូវសម្របចិត្តនេះហ្នឹងដោះចិត្តឈប់ឲ្យប្រកាន់សិន ចិត្តយើង ម្នាក់ហ្នឹងដកសេចក្តីប្រកាន់ចេញ បានអាហ្នឹងចាំយើងរកផ្លូវមួយទៀតឲ្យមនុស្សផ្សេងទៀតហ្នឹងត្រូវគ្នាដោយវិធីណាប៉ុន្តែទទួលចិត្តយើងហ្នឹងយើងដកអាមានអ្នកគឺប្រកាន់ហ្នឹងចេញមិនតាន់បានផងនិយាយគ្នាទៅមិនសួរចាក់ភ្លើង ថែមទៀតទៅដល់ស៊ូរោងស៊ូហេតុទៀតដែរអញ្ចឹងតើ make sure ថា យើងដកសេចក្តីប្រកាន់ចេញនៅហ្នឹងហើយហ្នឹងហើយព្រោះយើងម្នាក់ម្នាក់មាន ចិត្តរៀងខ្លួនហើយចិត្តដែលគួរអប់រំមុនគេគឺចិត្តខ្លួនយើងហ្នឹងតែម្ដងហើយបើថា ចិត្តយើងនឹងដកទៅសេចក្តីប្រកាន់ខ្លួនយើងចេញមិនបានផងហើយយើងទៅថាកុំឲ្យគេប្រកាន់ហ្នឹងហើយពួកគេមិនតន់មាន បំណងថាឈប់ប្រកាន់ផងយើងទៅអ្នកមានបំណងតែមិនចង់ប្រកាន់ទៀតអញ្ចឹងត្រូវ train វាសិន ហ្នឹងដែលព្រះអង្គថាឈ្នះខ្លួនឯងប្រសើរជាងឈ្នះក្នុង សង្គ្រាមនៅយូក្រែនទៀតឈ្នះចិត្តហ្នឹងហើយចិត្តហ្នឹងហើយជួនកាលយើងច្រឡំថាយើង ខ្លាំងណាមនុស្សយើងខ្លាំងណាថ្មថាបើខ្លាំងច្បាំងមួយចិត្តខ្លួនឯងមើលមើលពីណាខ្លះខ្លាំងសួរថាពីណាខ្លាំងបើប្រកែខ្លាំងច្បាំងជាមួយចិត្តខឹងចិត្តតូចចិត្ត អាចិត្តប្រកាន់គេច្បាំងជាមួយអានឹងមើលខៀលវាកុំឲ្យវាកើតឡើងមកឲ្យកើតតែចិត្តមេត្តាវិញមើលឲ្យកើតតែចិត្តរាប់អានវិញមើលបើខ្លាំងមនុស្សអញ្ចឹងបានខ្លាំងហើយបើមនុស្សប្រកែកទៅជេរគេស្មានថាមិនប្រកែកទេអានឹងវាចាញ់អាចិត្តខឹងខ្លួនឯងបជាឲ្យជេររហូតនោះហ្នឹងហើយអានឹងវាកើតពីការយល់ការហាត់ចិត្តនឹងក៏ដោយមិនមែនទ្រាំទេណាមិនមែនទ្រាំចិត្តខឹងដែរប៉ុន្តែលើលោក ថាអញ្ចឹងអញទ្រាំ អញអញអញខ្ជិលនិយាយអញទ្រាំអាហ្នឹងមិនមែនទេកើតពីការយល់ហ្នឹងហើយដល់យល់ទៅវាតិចឲ្យចិត្តហ្នឹងអត់បាច់ប្រឹងទេហើយបើមិនតន់ដាច់ស្រេចយើងនិយាយគ្នាទៀតអត់តបាន